ដេចឡើយស្រ លួចស៊ីប្តីបងស្រីខ្លួនឯងនេះបងធ្វើស្អីណាក៏ព្រោះតែយើងមិនຕົកចិត្តឯងមិនຕົកចិត្តមនុស្សជាដឹកសត្វដូចជាឯងឯងដឹងរឿងអីពីគ្នាខ្លះគឺរឿងបងប្អូនចំនួនមួយរបស់ឯងដែលបានលុយ50000ដុល្លារពីឯងកុំប្រាប់ថាឯងមិនដឹងថាមិនដឹងចាប់បន្ទុកខ្ញុំចង់សុំនាមកាតបងមួយបានលេខទូរស័ព្ទនេះមិនអាចតតងបានទេនៅពេលនេះបាយទៅមកពីណានេះគេ check in ចាំភ្ញៀវកន្លះម៉ោង បើឯងជិះទៅតន់ហើយសូនីមានតែយកប្តីគេទេដែលអាចធ្វើឲ្យឯងចាក់ចេញពីផ្ទះជួងវិញប្តីខ្ញុំទេខ្ញុំសូមកត់ម្នាក់ បៈនេះមើលទៅមិនធម្មតាដែរតាខ្ញុំក៏នៅតែនេគិតអីម្យ៉ាងទៅឆោតដែរ ឥឡូវបាទខ្ញុំបានប្រាក់ក្តីនិយាយចាបងប្រាក់ក្តីខ្ញុំឆោតដាបងតនេនិយាយទូរស័ព្ទបានទេបានបានចុះនេះឆោតដាណាដែរនេះឆោតដាមុននេះណាដែលបងដាបោកក្រិចជើងហើយមិនដឹងថាជើងខ្ញុំបាក់ឬអត់ទេហ៎ហើយយ៉ាងម៉េចទៅគាត់តដាបោកធម្មតាសោះបោកត្រាក់បាក់ជើងផងខ្ញុំមិនប្រកាសទេបើបង ចិត្តល្អមកមើលខ្ញុំបន្តិចទៅប្រហែលជាវាអាចជាមិនចាំបាច់ទៅពេទ្យកថាបានដែរណាប៉ុន្មានហ៎ចុះឥឡូវនៅម្ដុំណាដែរនៅម្ដុំម្ដុំនេះឯងណាគឺម្ដុំក្បែរហាងអ៊ុតសក់ដែលបងដើរបុកខ្ញុំមុននេះហ្នឹង 345គៀបសក់ខ្ញុំឲ្យស្អាតណាចាអ្នកនាងផែនការ ចិត្តដើរដល់សម្រាប់ខែណាឆោតដែរ ជើងរហូតបាក់ឆ្អឹងផងចាំមិនហើយកញ្ញាស្អាតខ្ញុំលោលេងទេខ្ញុំចង់ដឹងថាមនុស្សប្រុសដែលមានទំនួលខុសត្រូវវាយ៉ាងម៉េចទៅ បងសង្ហានេះខ្ញុំរកឃើញហើយគឺបងគឺជាមនុស្សប្រុសដែលមានទំនួលខុសត្រូវក៏ជាងខ្ញុំមិនបាក់ទេខ្ញុំគ្រាន់តែចង់ដឹងថានិស័យជប់គ្នាដែលចែកដនវាយ៉ាងម៉េចទៅអឹមចេះចោះណាបងគ្រាន់តែជូនខ្ញុំទៅផ្ទះចាប់ទុកថាប៉ះពើដាក់បុកខ្ញុំមុននេះអូគាត់តែបែបនេះទេ ខ្ញុំពិតជាពេញចិត្តហើយតើនំដុំណាដែរអឺគឺគឺនៅចិត្តចិត្តនឹងឯងទេតាអញ្ចឹងជួយឡើងឡើង ចង់ឃើញម៉ាក់ខ្ញុំអញ្ចឹងឯងជុំយំម៉ាក់កងហើយម៉ាក់កើតអីម៉ាក់គូរ៉ាម៉ាក់អង្គកើតអីនោះ I miss you my husband បងឯងចេះនិយាយលេងសើចលោលេជាមួយបងទៀតហ៎ទៅតបែកគ្នាមិនបានបានផងម៉ៃវាយអូនចង់ឲ្យបងក្បែរអូន គ្រប់ពេលវេលាចង់អោបបង ចង់ប៉ះខ្លួនបង បានអូនកក់ក្ដៅគ្មានអារម្មណ៍ថារងាហើយកាបានអូនគេហ៎អូននៅដឹងទេបងគេស្មានណាអូន គេស្មាននឹងដែរ ុះបបងអត់គេងអូនអត់គេងដែរប្រយ័ត្នភ្នែកដូចផែនដាទៅបើផែនដាក៏ផែនដាទាំងពីរអ្នកទៅតែបងអត់ឲ្យអូនឈឺរសាបងណាអញ្ចឹងចាត់ទុកថាបងនៅក្បែរអូន អូនអប់ខ្នើយអប់ចំនួនបងក៏បានអាចចូលមកគេងក្នុងម្ដងមកបានទេ គេខំមកប្រាប់អូនថាចំការត្រូវខូចខាតអស់ហើយដោយសារតែមានទឹកគ្រប់គ្រាន់នេះបងកំប្រាប់ណាថាបងអត់មានបានទៅត្រួតពិនិត្យចំការគឺគឺបងប្តីខ្ញុំទេខ្ញុំសូមកត់ម្ដងនឹងមួយបានទេ បាកា Sugar Free អ្នកមានជំងឺទឹកនោមផ្អែមក៏អាចបើកម្លាំងបាន បាកាលើសពីភេសជ្ជៈបើកម្លាំង ផលិតផលលីបាយល្បីល្បាញជាង60ប្រទេសលើពិភពលោកជម្រើសថ្មីសម្រាប់អ្នកធនីគារអភិវឌ្ឍជនបទនិងកសិកម្មការប្រាក់ត្រឹមតែ0.42%ប៉ុណ្ណោះក្នុងមួយខែប៉ាណាដុលអេកស្ត្រាមានអនុភាពបន្ធូរការឈឺចាំដល់ទៅ37%ខ្លាំងជាងប៉ារ៉ាសេតាមុលធម្មតាពិសេសក៏ជុលឥឡូវនេះបូជុលរង្វាន់ធំជាងគេរង្វាន់បើនេះគឺជា Ovo Volcano របស់ខ្ញុំអ្នកអាចរកទិញ Ovaltine Ovo Volcano បាននៅតាមតូបដែលនៅជិតអ្នក ស្មានជីវិនរស់រវើងភេសជ្ជៈបូការីស្វេតផ្ដល់នូវសុខភាពល្អ ជាមួយអីចឹងបូការីស្វេត Target Make Fresh កាន់តែស្រស់ស្រាយកាន់តែជឿជាក់នេះត្រៃចែកមានសរុបរបស់អត់ដល់ដល់ឡើងព័ត៌មានបន្ថែមសូមទំនាក់ទំនងអេធូមីលម្សៅទឹកដោះគោស្រស់ដំបូងគេបង្អស់នៅប្រទេសកម្ពុជាសម្បូរដោយប្រូតេអ៊ីន A2 ដែលទឹកដោះគោដតៃមិនមាន ប្តីខ្ញុំទេខ្ញុំសូមកត់ម្ដង ខ្ញុំយល់ហើយយូរយូរទៅការងារវាមិនសំខាន់ជាងស្រីបបងទេខ្ញុំល្ងងខ្លួនឯងល្ងងដែលជឿលើបងឲ្យបងទទួលបន្ទុកចំការទៅចំការខែតែទៅជាបែបនេះអើបងសុំទោសអូនស្អែកស្អែកមកទៅមែនតើស្អែកមកទៅមែនតើហី មានអីចង់សប្រាយអូនចាំបងតិចបាយទៅតាមផ្លែតបានហើយណាអូនចង់ដឹងខ្ញុំក៏ទៅធ្វើអ្វីមួយហើយធ្លាប់ឆ្ងល់ដែរធ្វើមិនស្រីស្រីមួយចំនួន ចូលចិត្តឆ្ងាញ់តែប្តីគេព្រោះថាប្តីគេមានរសជាតិផ្អែមហើយគ្មានអីសុបាយជាងពេលដែលដណ្ដើមរបស់ដែលខ្លួនចង់បាន បានសម្រេចនោះទេជំរាបសួរអ្នកបងម្ចាស់ផ្ទះជួលជាទីគោរពអ្នកបងរវល់បានមកចំការ តែខ្ញុំនេះមានទឹកចិត្តចង់ជួយផ្ញើរូបថតមួយចំនួនឲ្យអ្នកបងមើលដើម្បីឲ្យ អ្នកបងនេះមានអារម្មណ៍កាន់តែសប្បាយចិត្តនោះអីអូកំពុងថេនេះ អគឺអូនអបសក់ពេកហ្នឹងណាតើអូនយកទូរស័ព្ទមកមើលរូបយើងទាំងពីរមកសួរធម្មតាសោះហ្នឹងអណៃធ្វើដូចជាផ្អាមឯអូនមកពីបងឯងហ្នឹងមកសេរីពេកហ្នឹងមកស្ងាត់ស្ងាត់អូនភ័យឥឡូវអូនបិទភ្នែកហ៎បងស្គាល់អូនអូនបើភ្នែកបានហើយ Oh my god, my husband. Ông con bong man na, có chỉ ông con bong mền tên. Bong á, nó không bị đông ông làng phun hay nè. បោះនិងការថ្នាក់ថ្នមគឺត្រូវតែជាយើង មិនមែនឯងទេនាងចាំតែមើលចុះលួយលាក់ដូចគ្នាសោះមិនគួរណា នាងបានរបស់ល្អហើយម្ចាស់ហាងទៅណាអីបាច់គ្មានណាគេសោះអញ្ចឹងសួស្ដីបងសួស្ដីបង បងមេជាងក៏អត់នៅទេគាត់តែញ៉ាំបាយបាត់ហើយបងហើយឥឡូវពួកខ្ញុំថាហើយទៅទិញបាយញ៉ាំដែរបងអាចចាំប្រហែលជាកន្លះម៉ោងឬមួយម៉ោងទៀតបានអត់បងអឺអត់អីទេអញ្ចឹងបងចេញអង្គុយសិនខ្ញុំទៅញ៉ាំបាយសិនអហើយបងមិនសិនចាក់ឲ្យចាក់ផងខ្ញុំអត់ចូលចិត្តក្តៅទេចាំបង ឲ្យប្រពន្ធដើមមើលឲ្យព្រឹសឆ្អឹងក្នុងមួយសិន ប្រពន្ធសើបមើលគាត់តែធ្វើការនេះណាយកបញ្ជូនរូបឲ្យមើលចុះថាប្តីឯងទិញឡានឲ្យយើងជិះហើយពេលយើងបញ្ជូនរូបទៅហើយវានឹងក្តៅកាហាយហើយនៅពេលដែលវាក្តៅកាហាយវានឹងរករឿងឆ្លោះជាមួយប្តីវាហើយពេលដែលវារករឿងឆ្លោះជាមួយប្តីវាប្តីវានឹងលែងវា បំផុតយើងក៏បានអ្វីអ្វីច្រើនជាងនេះឆ្លាតមែនសូនី បញ្ជូនឲ្យលឿនទៅនេះបងខ្ញុំសរសើរសស្លាកមែននៅថ្ងៃហ្នឹង កាស Sugar Free អ្នកមានជំងឺទឹកនោមផ្អែមក៏អាចបើកម្លាំងបានបាកាលើសពីភេសជ្ជៈបើកម្លាំងផលិតផល Lipai ល្បីល្បាញជាង60ប្រទេសលើពិភពលោកជម្រើសថ្មីសម្រាប់អ្នកធនីគារអភិវឌ្ឍជនបទនិងកសិកម្មការប្រាក់ត្រឹមតែ0.42%ប៉ុណ្ណោះក្នុងមួយខែប៉ាណាដុលអេកស្ត្រាមានអនុភាពបន្ធូរការឈឺចាំដល់ទៅ37%ខ្លាំងជាងប៉ារ៉ាសេតាមុលធម្មតាពិសាកូជុលស្អីលើនេះកូជុលរង្វាន់ធំជាងគេរង្វាន់បើ គឺជា O Volcano របស់ខ្ញុំអ្នកអាចរកទិញ O Valtin O Volcano បាន នៅតាមតូបដែលនៅជិតអ្នកស្មានជីវិតរស់រវើងភេសជ្ជៈ Pocari Sweat ផ្ដល់នូវសុខភាពល្អជាមួយអីចឹង Pocari Sweat Target Make Fresh កាន់តែស្រស់ស្រាយកាន់តែជឿជាក់នេះត្រៃចែកមានសរុបរបស់អត់ប្រាប់ដំណឹងព័ត៌មានបន្ថែមសូមទំនាក់ទំនង A2 meal ម្សៅទឹកដោះគោស្រស់ដំបូងគេបង្អស់នៅប្រទេសកម្ពុជាសម្បូរដោយប្រូតេអ៊ីន A2 ដែលទឹកដោះគោដតៃមិនមាន ប្តីខ្ញុំទេខ្ញុំសុំកូនម្នាក់នឹងមួយបានទេក្នុងពិភពលោកនេះមនុស្សដូចជាប្អូនប្រហែលជាគ្មានទៀតទេតែបើមានក៏គេសម្រាប់ចោលម្នាក់ ចោលម្នាក់ណាហឹមអ្នកបងនិយាយបានល្អម្ល៉េះខ្ញុំឲ្យបន្ទុក100លើ100តែម្ដងហើយមិននឹកស្មានថាមនុស្សស្រី slow slow ចេះតែធ្វើការតែល្ងងមិនចេះតែទាញចិត្តប្តីធ្វើឲ្យប្តីកាន់តែស្រឡាញ់បែបនេះ មនុស្សស្រីដូចបង ចេះប្រើពាក្យសម្ដីបែបនេះដែរអ្ហ៎យ៉ាងម៉េចនេះកំប្រាប់ខ្ញុំថាអ្នកបងកំពុងតែយំលហេមលហាម មែនហៅពីអីនិយាយបានទេតែបងអត់ចង់ខាត់ពេលវេលាជាមួយនឹងមនុស្សជាប្អូនទេមនុស្សជាប្អូននេះប្រើភាសាសាមគ្គីជាមួយបានវាសោបងអត់ចង់និយាយច្រើនទេព្រោះមនុស្សបងថ្លៃធ្នូចង់ទៅសាយទិញនេះបងទឹកពិបាកថ្លៃធ្នូរហូតដល់ពេលមួយមកវល់សុំប្តីវាមនុស្សស្រីថោកទាបវិញទៅអញចង់បានអីនេះសំដីអ្នកបង ទៅ កាន់តែហួសហេតុទៅហួសហេតុទៅហើយទោះបីជាខ្ញុំមានភាពអំណត់ក៏ភាពកំណត់របស់ខ្ញុំនេះវាមានព្រំដែនណាខ្ញុំគួរតែរៀនកាត់ចិត្តឲ្យហើយបើខ្ញុំស្រឡាញ់បងប៉ុណ្ណាខ្ញុំក៏ជឿចាប់ប៉ុណ្ណឹងប្រហែលដងហើយតែខ្ញុំជួបរឿងបែបនេះវាមិនមែនជាលើកទី1ទេបើបងជាតកែមឡើងបែបហ្នឹងជំរឿល្អគឺមានតែកាត់ចិត្ត តែខ្ញុំត្រូវទ្រាំទ្រាំដើម្បីកូនសាស្បាយចិត្តសិនចុះ មកខ្ញុំចាំទៀត អន់បែបហ្នឹងទោះតែហ៊ានធ្វើជាស្រីយកប្តីគេដែរខូចក្រេឌីតស្រីយកប្តីគេអស់យើងនឹងបដៅអីចេញម្ដងខ្ញុំសុំមកគាត់ធ្វើបាបខ្ញុំអីណាខ្ញុំសុំចាញ់ហើយស្អីស្អីគេអត់ម្លេះឆាប់ចុះចាញ់ម៉េះនេះមិនតាន់បានប្រហែលទឹកផងលើកដៃសុំបងលំតួរហើយ ដឹងដៃម្ដងឯងហន់ជាមួយនឹងយើងផងណាឲ្យស្គាល់យើងថាយើងជានរណាផងឡើងយើងសុបាយណាស់សុបាយណាស់វីដេអូនេះ ឯងនេះត្រៀមខ្លួនធ្វើជាតារាល្បីឲ្យហើយទៅណែបើបានល្បីណាកុំភ្លេចយើងអសោះយើងនេះជាអ្នកផ្ដល់ឱកាសឲ្យឯង ហៅឡូថាម៉េចណាគ្រូណាគ្រូនិយាយថាម៉េចមុនហ្នឹងអត់ឃើញកូនសារទៅសាលាអីកូនខ្ញុំអត់បានចូលរៀនមែនទេណាគ្រូចាអរគុណណាគ្រូខ្ញុំនឹងប្រញាប់ទៅណា មួយផងកូនសាកូនសាកូនមានកាត់អីអត់កូនហឹមមានកាត់អីអត់កូនឯកាត់អីណាម៉ាក់ម៉ាក់កុំបារម្ភអីកូនដឹងអត់អ្នកគ្រូខំមកប្រាប់ម៉ាក់ថាកូនអត់ទៅសាលាឯងហើយមិនមិនកូនតទៅសាលាអញ្ចឹងប្តីខ្ញុំទេខ្ញុំសុំកូនម្នាក់នឹងមួយ បាកា Sugar Free អ្នកមានជំងឺទឹកនោមផ្អែមក៏អាចបើកម្លាំងបាន បាកាលើសពីភេសជ្ជៈបើកម្លាំងផលិតផល Lipai ល្បីល្បាញជាង60ប្រទេសលើពិភពលោកជម្រើសថ្មីសម្រាប់អ្នកធនីគារអភិវឌ្ឍជនបទនិងកសិកម្មការប្រាក់ត្រឹមតែ0.42%ប៉ុណ្ណោះក្នុងមួយខែប៉ាណាដុលអេកស្ត្រាមានអនុភាពបន្ធូរការឈឺចាំដល់ទៅ37%ខ្លាំងជាងប៉ារ៉ាសេតាមុលធម្មតាសាកូជុលស្អីលើនេះកូជុលរង្វាន់ធំជាងគេរង្វាន់បើ នេះគឺជា O Volcano របស់ខ្ញុំអ្នកអាចរកទិញ O Valtin O Volcano បាន នៅតាមតូបដែលនៅជិតអ្នកស្មានជីវិតរស់រវើងភេសជ្ជៈ Pocari Sweat ផ្ដល់នូវសុខភាពល្អ ជាមួយអីចឹង Pocari Sweat Target Make Fresh កាន់តែស្រស់ស្រាយកាន់តែជឿជាក់នេះត្រៃចែកមានសរុបរបស់អត់ប្រាប់ដល់ឡើង ព័ត៌មានបន្ថែមសូមទំនាក់ទំនងអេធូមីលម្សៅទឹកដោះគោស្រស់ដំបូងគេបង្អស់នៅប្រទេសកម្ពុជាសម្បូរដោយប្រូតេអ៊ីន A2 ដែលទឹកដោះគោដតៃមិនមាន ប្តីខ្ញុំតែខ្ញុំសូមកត់ម្ដងនឹងមួយបានទេកូនមានដឹងថាម៉ាក់ភ័យប៉ុណ្ណាអត់ម៉ាក់អាចបាត់បង់អ្វីៗគ្រប់យ៉ាងបាន តែម៉ាក់អាចបាត់បង់កូនបានទេកូនបារម្ភពីម៉ាក់មិនកូនត្រឡប់មកផ្ទះវិញ កូនកុំតែចឹងទៀតណាកូនណាបាក់ភ័យណាកូនណាឲ្យកូនសុំតម៉ាក់ ជាអ្នកធ្វើត្រើបងអត់ដឹងស្មានថាមនុស្សស្រីដែលភាពរៀបសារអញ្ចឹងហ៊ានធ្វើបាបមនុស្សស្រីទុំសោដូចគ្នាអញ្ចឹងសោះបងឯងគិតថាខ្ញុំទៅធ្វើរឿងអស់ហ្នឹងដែរអូបងឯងមិនអ្នកធ្វើតាណាគេបងជឿថា គឺមានតាណៃអ្នកធ្វើខ្ញុំជឿប៉ុណ្ណឹងហើយបងនៅមានចិត្តមកចាប់ប្រកាន់ខ្ញុំទៀតអូធ្វើជាមនុស្ស ឲ្យចេះទទួលស្គាល់ការប្រកាសផងអូន ពាក្យនេះអូនឯងធប់និយាយបណ្ដៃបងអូនឯងមិនបានធ្វើ តែអូនឯងជួយគេធ្វើមែនអត់បានហើយបងឯងចង់គិតអីបងឯងធ្វើអីគឺជារឿងរបស់បងឯងខ្ញុំលែងខ្វល់ទេព្រោះខ្ញុំគិតថាពេលនេះខ្ញុំឈឺចាប់គ្រប់គ្រាន់ហើយខ្ញុំលែងចង់ឈឺជាងនឹងទៀតទេ អូនគិតថាយើងលែងរកគ្នាហ្មងទៅបើសិនជានៅមើលឃើញគ្នាក្នុងផ្លូវគ្រាប់បែបហ្នឹងកូនសុំបបបាន ឃើញប៉ាម៉ាក់មានក្តីសុខកូនអត់ចង់ឃើញប៉ាម៉ាក់បែកបាក់គ្នាទេតែបងសុំតអូនបងសុំអូនចុះយើងកុំលែងគ្នាអីណាទោះបីជាយ៉ាងណាក៏បងនៅតែស្រឡាញ់ប្រពន្ធកូនហើយក៏គ្មានថ្ងៃចោលអូននឹងកូនដែរបើអូនមិនអាណិតបងក៏មិនអីដែរយ៉ាងណាក៏អូនគួរតែអាណិតកូនដែរ ម៉ាក់នៅទៅណាចង់កូនម៉ាក់នៅទីនេះដើម្បីមើលថែកូនអើខ្ញុំអងវកមានន័យថាអូនយល់ព្រមហើយមែនទេអរគុណប៉ុនសម្លាញ់កូនស្លាញ់ កូនរួចហើយមានដឹងអត់ថាមុខយើងតម្រង់តកែកូនស្អាតបានប៉ុណ្ណឹងត្រូវចំណាយលុយអស់ប៉ុន្មានអត់អ្វីដែលយើងស្រឡាញ់ខ្លាំងបំផុតគឺមុខយើងណាហោះមិនបានយកមកត្រូវខូចមុខដល់ស្រស់ស្អាតដោយសារតែប្រុសម្នាក់នឹងយើងមិនសុខចិត្តមិនសុខចិត្តទេដាច់ខាតត្រូវតែមានសំណងយ៉ាងសមរម្យបំផុត បានច្រើនទៅខ្ញុំឈឺចាប់ឈឺខ្លាំងណាស់ខ្ញុំត្រូវអត់បានទេបងប្អូនមកមកខ្ញុំចុះមកខ្ញុំឡើងខ្ទេចអស់ហើយពួកវាធ្វើបាបខ្ញុំប៉ុណ្ណាខ្ញុំអត់ប្រងចាប់ទេអ្នកបងម៉ូលីកានៅអាមចាប់ផ្ទះជួបប្រក្តីពីនោះប្តីប្រពន្ធនឹងអាក្រក់ណាស់មិនមែនជាមនុស្សល្អទេប្រពន្ធគាំទ្រឲ្យប្តីមានស្រីហើយតាមមកធ្វើបាបចិត្តស្រីប្តីខ្លួន ជូនគេឲ្យមកពីធ្វើបាបនាងខ្ញុំឃើញអត់ថាគាត់នឹងសាហាវប៉ុណ្ណាមកប្រាក់ក្តីឃើញមើលទៅជាមនុស្សប្រុសថ្លៃថ្នូរតែពេលខ្ញុំខំមកខ្ទេចខ្ទីអញ្ចឹងសិតតែនិយាយថាព្រមជួយដោះស្រាយឥឡូវមកខ្ញុំខ້ອຍនៅថ្នាក់នឹងហើយអត់ឃើញចេញក្បាលមកយកលុយខ្ញុំកែសម្ផស្សឡើងវិញទេបើមកខ្ញុំខ້ອຍក្រាប់បែបនឹងរហូតទៅអនាគតខ្ញុំនឹងទៅជាយ៉ាងណា អនាគតខ្ញុំអត់ត្រូវចាប់ដោយសារពីណាប្តីប្រពន្ធនោះទេនៅល្អលាក់មកមនុស្សតែក្នុងបានតែសម្បកក្រៅតែខាងក្នុងនឹងខ្លាយល្បីអញ្ចឹងខ្ញុំសូមអរគុណបងប្អូនដែលបានចូលមកក្នុង live និងបានមកទឹកចិត្តនាងខ្ញុំខ្ញុំសូមអរគុណ ប៉ុណ្ណោះតំណែងតួឯកតំណែងរាជនីនឹងធ្លាក់មកលើយើងនាងខ្ចាត់ប្រត់នោះត្រូវតែខ្ទាតចេញប្រពន្ធនឹងប្តីក៏ល្អល្អកឱកាសនេះនឹងធ្លាក់មកលើឯងហើយឆោតដែរបងអានឹងជាវីដេអូដែលគេហៅហួរប្រពន្ធដើមនឹងមែនបងបងស្គាល់គាត់ដែរមែនយើងស្គាល់ទេ ដែរធ្វើការឲ្យមកស្មាននឹងទៅមកដល់ទៀតហេហើយចោះនេះអីគេអានឹងស្អីគេកូនចង់បានបែបនេះឃើញតែឡាក់ស្វីតស្វីតអញ្ចឹងមិនគួរឲ្យស្រឡាញ់ឈឺចិត្តខ្លាំងណាស់ឯងប្តីគ្នាឥឡូវផ្លៃខ្លាំងណាស់ផ្លៃឡើងគ្នារកពាក្យអីនិយាយមិនបានសោះមិនដឹង ថាគាត់លុយមានស្រីឬអត់ទេណោះបងទៅរកអូនឥឡូវបានអត់ បងភក្តីដូរបរិយាកាសនៅក្នុងឡានដើម្បីផ្លាស់ប្ដូរអារម្មណ៍ឲ្យវាប្លែកសង្ឃឹមថាបងស្រី កុំខឹងអីណាឲ្យខ្ញុំអង្វរក៏បានសូមកុំមករុំខាន នរួចហើយបដិញឡើយស្រលាញ់ប្តីខ្ញុំកូនប្តីខ្ញុំទេគុំដំដើមស្នេហ៍មុខស្អាតតែម្ដេចឆ្ងាញ់ប្តីខ្ញុំប្តីខ្ញុំទេសូមនាងដងខ្លួនចេញ